Hello សួស្តីអ្នកនរគ្នាចឹងបាទខ្ញុំថ្ងៃនេះមកធ្វើវីដេអូមួយ4 8ចំណុចសំខាន់សំខាន់ឲ្យអ្នកទាំងអស់គ្នាចេះបើក excavator បាទចឹងជាដំបូងយើងបិឆេះវាសិនបាទខ្ញុំធ្វើការបិឆេះវាសិនហើយខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នាឲ្យចេះពួកអីវីដេអូមុនខ្ញុំបានឃើញទាំងពីខាងក្រៅពីខាងក្នុងទេអញ្ចឹងថ្ងៃនេះខ្ញុំបរៀនអ្នកទាំងអស់គ្នាឃើញពីខាងក្រៅហើយពីខាងក្នុង ចឹងជាដំបូងអឺព្រោះអីអានេះអត់ប្រើសោះទេចឹងយើងទៅឡើងគេអានេះសិនចឹងជាដំបូងយើងនៅខាងនេះអឺយើងទាយវាមកក្រោយយើងលើកដងឡើងលើបាទលើកដងឡើងលើបាទលើកដងឡើងលើចឹងទាយវាមកក្រោយណា ទាញវាមកក្រោយលើកដល់លើទាញវាមកក្រោយបាទអញ្ចឹងដំបូងដែលយើងចេះកាយបានយើងលើកដល់វាឡើងលើសិនហើយយើងអានេះខាងឆ្វេងណៃរបស់ខ្ញុំនេះរុញវាទៅមុខរុញវាទៅមុខហ្នឹងគឺលាដងបាទនេះគឺលាដងយើងលាដងជាមកបាទអញ្ចឹងពេលដែលយើងទាញមកក្រោយយើងក្រោមដងនេះក្រោមដងបាទនេះបាទ ក៏ពេលយើងរួចទៅមុខយើងលាដងអឺអីអត់មានអីពិបាកទេបើសិនជាយើងចេះដឹងថាដោតដងលាដងវាប៉ែកដោតប៉ែទៅយើងអាចហាយបានហើយអញ្ចឹងយើងដំបូងយើងចេះលាប៉ាច់លាដងដោតដងអានេះទៅទលាក់ដងលើកដងទលាក់ដងលើកដងបាទ ចឹងយើងលាដងហើយមួយទៀតខ្ញុំប្រាប់ពីការកដោប៉ែលបាទខាងនេះគឺអឺយើងងាកទៅស្ដាំដៃលាប៉ែលបាទយើងលាប៉ែលកដោប៉ែលចូលក្នុងបាទទីយកក្នុងលាប៉ែលចេញក្រៅដោប៉ែលចូលក្នុងបាទអញ្ចឹងយើងចំណាំតែប៉ុណ្្នឹងមកយើងអាចកែបានហើយហើយសម្រាប់ខាងនេះបើយើងទាញនៅខាងនេះ យើងបបលខ្លួនឆ្វេងស្ដាំរួចទៅស្ដាំរួចទៅឆ្វេងវិលទៅឆ្វេងរួចទៅស្ដាំវិលទៅស្ដាំវាអត់មានអីពិបាកទេវាស្រួលអត់ស្រួលទេបាទអញ្ចឹងខ្ញុំប្រាប់ពីចំណុចមួយដែលឲ្យអ្នកទាំងអស់គ្នាចេះកាយបានពេលដែលយើងកាយយើងលាយើងលាដងគឺយើងលាប៉ែលតែម្ដងបាទយើងលាដងលាប៉ែលហើយរៀងទម្លាក់ដងតិចតិចមួយវាប្រើការប្រើដល់ពេលយើងអឺកាប់មកវិញយើងក្តោបដង យើងក្តោបដងក្តោបប៉ែនយើងក្តោបដងក្តោបប៉ែនបែបនេះបាទហើយយើងលើកដងអាហ្នឹងហៅការដែលយើងកាប់នេះយើងកាប់បែបនេះបាទយើងក្តោបដងក្តោបប៉ែនក្តោបដងក្តោបប៉ែនគឺយើងប្រើទាំងអស់បាទវាអត់មានអីពិបាកទេពេលដែលយើងចាំលាដងលាប៉ែទៅអ្នកទាំងអស់គ្នាអាចធ្វើកាយវិការបែបហ្នឹងបានហើយអញ្ចឹងវាអត់មានអីពិបាកទេបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្ត លោកមិនបានឲ្យខ្ញុំចង់ធ្វើពីអីអាចចូលខមមិនអ្នកមួយបានព្រោះអីខ្ញុំប្រាប់ពីចំណុចខ្លះថាឲ្យអ្នកទាំងអស់គ្នាបានដឹងបើអ្នកចេះហើយមិនបាច់មើលក៏បានដែរបាទតែបើអ្នកអត់តន់ចេះអាចចូលទៅមើលបានដើម្បីយើងយកទៅអនុវត្តហើយយើងអាចចេះធ្វើការដូចគេដែរបាទចឹងសម្រាប់វីដេអូនេះខ្ញុំអត់មានអីច្រើនទេបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តវីដេអូមួយនេះខ្ញុំនឹងប្រាប់ពីចំណុចខ្លះៗឲ្យអ្នកទាំងអស់គ្នាបើអត់យល់ឡើយអាចចូលខមមិនបានហើយខ្ញុំនឹងធ្វើវីដេអូសងជូន ដើម្បីឲ្យគ្រប់អ្វីដែលខ្ញុំធ្វើបាទអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេបើថាអ្នកអត់មានស្រឡាញ់ពេញចិត្តបងជួយ subscribe ហើយជួយ like ហើយចូល comment នេះមួយផងអញ្ចឹងមានប៉ុណ្្នឹងអរគុណច្រើនបាយបាយ Thank you.